អឺជាទូទៅការខឹងការស្អប់វាมันអាចកើតចំពោះនរណាបានយូរជាងចំពោះមនុស្សដែលយើងធ្លាប់ស្រឡាញ់ខ្លាំងនឹងទេចឹងបើអ្នកម៉ាក់នឹងសบายចិត្តនឹងជេរគាត់មានន័យថាអ្នកម៉ាក់នឹងធ្លាប់ស្រឡាញ់គាត់នឹងខ្លាំងចឹងព្រោះតែធ្លាប់ស្រឡាញ់ខ្លាំង ព្រោះទៅធ្លាប់ទុកចិត្តខ្លាំងហើយចុងក្រោយវាមិនបានដូចចិត្តវានឹងបដូរចំនួននៅបដិខៈថ្នាំងថ្នាក់ចិត្តនឹងខ្លាំងរហូតដល់បដិខៈនឹងជាទុកសោះទៅឲ្យគាត់មានអារម្មណ៍ថាសបាយទៅវិញណាធាតពិតភ្លើងទេអាហ្នឹងតែគាត់យល់ថាសបាយទៅវិញហ្នឹងហើយវាជាទុកមួយដែល បង្កើតឡើងព្រោះអតីតស្នេហាហ្នឹងអតីតសេនេហៈហ្នឹងហើយដូច្នេះវាមិនមែនជារឿងប៉ាហ្នឹងទេ គឺរឿងម៉ាក់ខ្លួនឯងនឹងផ្ទាល់ខ្វះអីបរោះដែលបែកពីគ្រួសារទៅនៅជាមួយអ្នកផ្សេងនោះហេតុអីបានម៉ាក់មិនជេរបរោះទាំងនោះទៅ ថាមកពីបរោះទាំងនោះ មិនមែនជាបរោះដែលគាត់ធ្លាប់ស្រឡាញ់មិនមែនជាបរោះដែលគាត់ធ្លាប់ទុកចិត្តចឹងបានមិនខឹងទេមនុស្សក្បត់មួយទយោមួយចោលមួយទយោមួយកកោកពេញប្រទេសពេញពិភពលោកប៉ុន្តែគាត់ខឹងតែមួយហ្នឹងថាខឹងតែមួយហ្នឹងជេរតែមួយហ្នឹងមកពីស្អប់មួយហ្នឹងថាអត់ទេមកពីស្រឡាញ់មួយហ្នឹងរស់ឬគល់ឲ្យឃើញហ្នឹង អេខ្ញុំជេរមកពីខ្ញុំស្អប់ថាអត់ទេមកពីស្រឡាញ់បើឈប់ស្រឡាញ់ឈប់ជេរបាត់ហើយប៉ុន្តែជួនកាលមើលចិត្តខ្លួនឯងដឹងទៀតយើងថាបានជេរសបាយ បានជេរទៅសបាយហើយសបាយជេរគេនឹងមកពីខ្វល់ពីគេ នៅតែគិត ពីគេគេនឹងវានៅតែក្នុងចិត្តរហូតនោះគេមានឥទ្ធិពលក្នុងចិត្តរហូតនឹងឃើញទេមានន័យថាគេ នៅតែមានឥទ្ធិពល បំផ្លាញយើងដដែល យើងយើងគិតថាជេរគេទៅគេនឹងវាបានទុកវាបានឈឺវាបានអីអត់ទេ អ្នកឈឺយើងនឹងឯងយើងបំផ្លាញកុសល ខ្លួនឯងឲ្យតែនឹកឃើញម្នាក់ហ្នឹងយើងបំផ្លាញកុសលខ្លួនឯងរហូតឃើញទេអញ្ចឹងអ្នកចាញ់មិនមែនប៉ាទេគឺម៉ាក់ហ្នឹងមើលម៉ាក់បានស្ដាប់ចាណាពាក្យអាត្មាណារាល់ពេលយើងជេរមិនមែនយើងឈ្នះទេ យើងចាញ់គេបាត់ហើយ មានន័យថាគេមានឥទ្ធិពលធ្វើឲ្យយើងកើតកិលេស គេមានឥទ្ធិពលធ្វើឲ្យយើងដាច់កម្មបត្តិគេមានឥទ្ធិពលធ្វើឲ្យយើងធ្លាក់នរកនឹងគេមិនខ្លាំងណាហើយពពុតមានដែល ត្រាស់ថាជេគេឡើងឋានសួគ៌ណា មានតែលើករឿងអាជេបចោងធ្លាក់ប្រែធ្លាក់នរកនឹងឯងនឹងចឹងឥឡូវហ្នឹង សម្រាប់ចិត្តបច្ចុប្បន្នហ្នឹងមើលឃើញថាស្អប់បញ្ជេហ្នឹងថាទេមកពីស្រឡាញ់ ហ្នឹងហើយទេអត់ស្រឡាញ់ទេពីមុនស្រឡាញ់មែនបើឡូវអត់ស្រឡាញ់អត់ទេអាសមោលអតីតកាលវានៅតែលងចិត្តហ្នឹងវានៅតែចង់ជេរហ្នឹងបើយើងចាត់ទុកថាអតីតស្វាមីរបស់យើង ជាសម្រាមពិតប្រកបយើងដើរហួសយូរហើយប៉ុន្តែយើងដើរហួសហើយយកមកឧទាហរណ៍ថាដើរដើរដើរដើរដើរយើងត្រឡប់មកវិញមករើមកវិញដើរដើរទៅហួសត្រឡប់មកវិញដើរទៅហួសត្រឡប់មកវិញ ហ្នឹងតើចិត្តយើងគាត់ជាសម្រាមហើយនៅតែមិនសម្រាមទេ យើងនៅតែមកកាយមើលនៅតែកាយមើលមិនមែនសម្រាមទេបើច្បាស់ថាវាជាសម្រាមយើងដើរហួសយូរហើយយើងមានការងារច្រើនត្រូវធ្វើពាក្យសម្ដីរបស់យើងមានតម្លៃយើង ទុកនិយាយមើលកូនដោយព្រោះភាសាយើង ទុកចរចាជាមួយមិត្តភ័ក្តិពាក្យសម្ដីរបស់យើងហ្នឹងហើយឥឡូវមើលអាត្មាមើលអាត្មានិយាយសាធារណៈចឹងខ្វាយអ្នកជេរអាត្មា បើអាត្មានៅតមានន័យថាអាត្មានៅឲ្យតម្លៃតែអាត្មាឈប់តមានន័យថាអាត្មាដើរហួសហើយអាត្មាឈប់តអាត្មាឈប់រំលឹកឈ្មោះទៀតអញ្ចឹងអាហ្នឹងដោយសារអាត្មាថាអស់តម្លៃតែអស់តម្លៃទុកចោលមកកដប់มันយកមកគិតទៀតទេចុះយើងចិត្តតែនៅនឹកឈ្មោះគេហ្នឹងមកពីម៉េចមកពីម៉េចថាមកពីក្នុងចិត្តយើងនឹង ឃើញតែគេនៅមានតម្លៃមានតម្លៃគូអីជេរ ចឹងណាមានតម្លៃគួរឲ្យជេរមានតម្លៃគួរឲ្យខឹងមានតម្លៃគួរឲ្យបចោទៅវាសบายចិត្តតាមចិត្តក្នុងចិត្តរបស់យើងហ្នឹងគិតថាគេវានៅពិសេសជាងអ្នកអ្នកចាញ់ហ្នឹងមិនមែនអ្នកដែលយើងជេរទៅគឺយើងនឹងឯងយើងនៅមុតព្រួយនៅមុតជាប់នៅក្នុងចិត្តរបស់យើងអញ្ចឹងហើយបានយើង feel ថាបើជេរទៅសบายចិត្តអញ្ចឹងមកពីអីថាព្រួយគឺក្តីស្រឡាញ់ហ្នឹងនៅ មុតជាប់ចិត្តយើងនៅឡើយនឹងចឹងតែបើព្រួយនឹងត្រូវដកចេញហើយ យើងនឹងមានសេចក្តីអនុគ្រោះទៅវិញ យើងនឹងសប្បាយចិត្តជាមួយនឹងអភ័យទាន ឬក៏ការអភ័យទោសឬក៏ការអនុគ្រោះទៅវិញនឹងទៅចោះបានសុខបានចម្រើនបើទោះជាគាត់ធ្លាប់ខូចយ៉ាងម៉េចក៏ដោយកុំអោយគាត់ចោលគេទៀត សូមឲ្យក្រៃលោខ្ញុំនឹងវាមិនមានបនគ្រប់គ្រាន់ដើម្បីទទួលបានគាត់តាំងពីដើមដល់ចប់សូមឲ្យអ្នកថ្មីនោះដែលបានទទួលគាត់ហើយនឹងសូមឲ្យមានសំណាងរស់នៅជាមួយគ្នាឲ្យដល់ចាស់ហើយកុំឲ្យ កូនកូនក្មេងក្មេងក្រោយក្រោយកើតមកអត់ឪពុកដូចកូនខ្ញុំទៀតណាអានេះយើងសប្បាយចេះទៅវិញដល់កលេចមើលខ្លួនឯងអូអញមិនធម្មតាទេណាមនុស្សក្បត់អញក៏អញអនុគ្រោះឲ្យដែរណា ចិត្តអញនឹងប៉ុណ្ណាទៅចិត្តអញចិត្តនឹងខ្ពស់ណាចិត្តខ្ពស់មិនធ្វើចឹងកើតហើយម្យ៉ាងទៀតយើងអ្នកដើរតាមពពុទ្ធទៅទៀតពពុទ្ធគឺមានការអនុគ្រោះខ្ពស់ហើយយើងអ្នកសាវកព្រះអង្គទៅដើរចឹងហើយដល់យើងគិតថាអេអនុគ្រោះឲ្យវាមិនបើវាអាក្រក់ម៉េះម៉េះបើយើង អនុគ្រោះឲ្យគេមិនបាន ក៏មានន័យថាយើងអនុគ្រោះឲ្យខ្លួនឯងអត់បានដូចគ្នាពួកយើងនៅតែរក្សាភាព ក្តៅនៅក្នុងចិត្តរហូតបើយើងសាក់តែយើងអនុគ្រោះឲ្យគេបានមកបំយើងឈប់ក្តៅចិត្តរឿងហ្នឹងយើងឈប់ជឿចិត្តរឿងហ្នឹង ចិត្តយើងជាបាត់ យើងមានពេលវេលាក្នុងការធ្វើកិច្ចការដ៏មានតម្លៃច្រើនទៀតតែបើយើងអនុគ្រោះឲ្យគេមិនបាននៅតែសบายចិត្តនឹងជាគេមានន័យថាចិត្តយើងអត់តន់ជាទេដំបៅនឹងនៅតែឡើងខ្ទុះឲ្យតែប៉ះ ជីងផ្ទុះប៉ះជីងផ្ទុះរហូតអត់ជាទេចិត្តហ្នឹងអត់ជាទេហ្នឹងហើយប៉ុន្តែតែងាយធ្វើទេងាយទេព្រោះវាមិនមែនរឿងយើងធ្វើវាពាក់ព័ន្ធនឹងការយល់ understanding យល់យល់ពីដំណើរចិត្តយើងតែនិយាយចឹងទៅវាជាប់នឹងពាក្យមួយទៅអនុគ្រោះវាមិនអាមនុស្សអញ្ចឹង ហ្នឹងហើយបើយើងអនុគ្រោះមិនបានសួរតែយើងធ្វើអីជេហ្នឹងបានប្រយោជន៍ដែរបើបានគេឈឺចុកចាប់ហ្នឹងវាបន្ថែមភាពឈឺចាប់មួយទៀតហ្នឹងវាមាន បានចំណេញអីសម្រាប់ពិភពលោកនេះបើគាត់មិនឈឺអានឹងយើង ខាតកម្លាំងអត់ប្រយោជន៍ដល់បើគាត់ឈឺមានន័យថាយើងជាអ្នក បន្ថែម ភាពឈឺចាប់ឲ្យមនុស្សម្នាក់ទៀតហ្នឹងហ្នឹងវាមិនសមសេចក្តីស្រឡាញ់របស់យើងទេ គាត់គាត់មិនបានមកនៅមួយយើងយើងជេរបចោគាត់ចឹងហើយយើងជឿថាស្រឡាញ់គាត់សឹងអីមិនស្រឡាញ់អីស្រឡាញ់តែខ្លួនឯងនៅច្រើនណាមិនថាអ្នកម៉ាក់ហ្នឹងទេទាំងអស់តែគ្នាណាពេលស្រឡាញ់ខ្ញុំខំធ្វើអ្វីគ្រប់យ៉ាងខ្ញុំខំបូជាអ្វីគ្រប់យ៉ាងទីបំផុត ក្បត់ខ្ញុំមកលោអ៊ូធ្វើអីហ្នឹងបើយើងឲ្យល្អទៅគេមែនហ្នឹងចាំបាច់មកលោអ៊ូទៅអីគេមិនយល់អាហ្នឹងអាភ័ព្វរបស់គេដែរ បើពិតជាយើងល្អមែនណាយើងល្អមែនស្រាប់តែគេអត់យកយើងគេទៅយកអ្នកផ្សេងអូអានេះមនុស្សកាលកណៃអត់ប្រយោជន៍អញខំឲ្យរបស់ល្អល្អវាអត់យកអើអានឹងមនុស្សអត់បនណាទៅណាទៅតើអញទុករបស់ល្អហ្នឹងឲ្យអ្នកផ្សេងណាដូចយើងមានមាសអញ្ចឹងណាមាសហ่าមាសណាយកនោះមើលទៅឃើញសំណអត់យកអញ្ចឹងគិតមិនមនុស្សនឹងល្មិចមនុស្សនឹងឆោតមនុស្សនឹងអភ័ព្វ ហើយយកមាសទៅណាបើគេអត់យល់ផងនៅយើងហ្នឹងសេចក្តីល្អរបស់យើងដូចគ្នាចឹងដែរឥឡូវយើងខំធ្វើយើងខំស្មោះយើងខំអីផ្ដាល់ហើយទីបំផុតគេអត់យល់គេអត់ត្រូវការយើងមានអស់អីយើងអ្នកឲ្យហ្នឹងអ្នកឲ្យអត់អស់ទេណាបើយើងជាអ្នកឲ្យសេចក្តីល្អទៅគេអត់មានអស់អីទេអត់ឲ្យបើយើងតាំងចិត្តថាឲ្យមែនហ្នឹងហើយនឹងចឹង នឹងច្រឡំច្រើនណាយើងកាលឥឡូវមើលទៅអ្នកម៉ាក់ហ្នឹងស្ដាប់អាត្មាដែរនៅសុបាយរឿងជេរឡើយហ្នឹងហ្នឹងសុបាយខុសរឿងសាក់ឲ្យអភ័យវិញមើលយើងនឹងសុបាយស្ងប់ចិត្តរហូតដល់ពេលស្លាប់ឥឡូវអាត្មាលើកឧទាហរណ៍ឧទាហរណ៍រាហូអសរិនណារាហូអសរិនហ្នឹងនឹងបានជាពុទ្ធ ប៉ុន្តែអស្ចារ្យណាអ្វីដែលលោកលះបន់អស្ចារ្យយើងយើង imagine មិនបានណាប៉ុន្តែយើងយកផ្នែកជាឧទាទាហរណ៍បន្តិចមកគិតទេគេសុំកូនដូចតែគេសុំពីវេសន្តរចឹងដែរយៈមកសុំមកដល់សុំហើយយៈនឹងកាច់កកូននឹងស៊ីមុខនឹងដល់ស៊ីមុខនឹងលោកអត់ខឹង ដល់អត់ខឹងមកផ្លេតទៅស្រាប់ទៅលោកកើតបៃតៈហ្មងជ្រូកជ្រាបបៃតៈនឹងកើតពេញ ខ្លួនហ្មងសបាយប្រទេសសបាយនេះមិនមែនសបាយនឹងកូនស្លាប់ទេលោកគិតឃើញចេះក្តីស្រឡាញ់របស់ឪពុកនឹងមានពេញ ជាធម្មតា ទឹកចិត្តឪពុកមិនអាចឃើញនរណាធ្វើ បាបកូនហើយ មិនញ៉ាំងសេចក្តីក្រោធឲ្យកើតទេប៉ុន្តែហេតុអី ចិត្តដែលស្រឡាញ់ខ្លាំងយ៉ាងនេះទោះបីជាឃើញកូនស្លាប់ក៏មិនញ៉ាំងសេចក្តីក្រោធចំពោះយៈនេះអញ្ចឹងដល់លោកត្រីអនឹងត្រីអចំពោះចិត្តដែលអត់ក្រោធហ្នឹងប៉ិននិយាយចឹងដាក់ក្នុងសង្គមគេចោលពំមន់ដាក់អាត្មាឡើយចឹងមកថាសេចក្តីល្អខ្លះវាល្អពេកនឹងមានកលែអមកើតទេអាហ្នឹងហ៎វាអាណាធ្វើបានទេវេណាវាគ្មានអ្នកធ្វើបានហ្នឹងឯងបើងាយមានប្រពុតហ្នឹងហ្នឹងហើយ ឥឡូវវិលមកអ្នកម៉ាក់វិញហ្នឹងហើយមិនមែនទឹមតែជេរតែម្ដងបើតាមរៀបរាប់មកហ្នឹងគឺជេរយូរហើយប៉ុន្តែជេរហើយគេមកវិញអត់អត់ជេរហើយគេមានស្លាប់អត់ក៏អត់ដែរអត់ទេហើយជេរហើយគេមានលឺអត់គេមិនសូវលឺទេលឺតែខ្លួនឯងហ្នឹងព្រោះមាត់ហ្នឹងតិចយើងទៅចិត្តគ្នា អាងាប់លឺភ្លាម អាគេបាញ់លឺភ្លាមអាធោគ្រាប់លឺភ្លាម ឮច្បាស់ជាងគេគឺយើងខ្លួនឯងអញ្ចឹងហើយបាន ការជេរការបិចោវាសន្សំសន្តានអាក្រក់នៅក្នុងតែចិត្តខ្លួនឯងហ្នឹងវាអត់មានទៅនរណាទេមិនដែលយើងជេរឲ្យគេទៅយកពាក្យជេរស្ពាយពាក្យជេរយើងទៅធ្លាក់នរកទៅគ្មានទេវាមានតែធ្លាក់អ្នកជេរខ្លួនឯងហ្នឹងស្ពាយបាបជេរទៅធ្លាក់នរកខ្លួនឯងហ្នឹងប្រវត្តិរឿងរ៉ាវដ៏ច្រើនដែលមាននៅក្នុងគម្ពីរដីកាហ្នឹងមិនដែលមិនដែលជេរថាអនរក ហើយរួចគេតអនុរក់មែនអត់វាអត់មានអញ្ចឹងវាមានតែអ្នកជេរគេអនុរក់ហ្នឹងសំពាកអនុរក់ទុកក្នុងខ្លួនឯងហ្នឹងវាអត់មានអីឃើញទេនឹងអញ្ចឹងប៉ុន្តែឲ្យធ្វើមិនងាយទេពាក្យថាឲ្យធ្វើមិនងាយទេអញ្ចឹងមានតែយល់យល់ថាតើខណៈដែលយើងខឹងក្រោត យើងជេរហ្នឹងឆេះចិត្តណាណាឆេះចិត្តមនុស្សដែលយើងជេរឬក៏យើងឆេះចិត្តខ្លួនឯងមើលឲ្យឃើញទៅនឹង ថ្មមិនឲ្យឈប់ជេរទេណាកុំច្រឡំថាថ្មឲ្យឈប់ជេរជេរសบายចិត្តជេរទៀតចោះប៉ុន្តែរៀនមើលថាតើគណៈជេរចិត្តអីអញ្ចឹងជេរណាក៏ដោយហេបើជេរអ្នកផ្សេងខ្ញុំមិនជេរខ្ញុំជេរអាតប៉ែហ្នឹងអេតប៉ែណាក៏ដោយភ្លើងតើកាលណាវាឆេះឆេះដូចគ្នាហ្នឹងផ្ទះរបស់យើង ទោះបីទុះសេអគិសនីឆេះក៏វាឆេះភ្លើងទៀនក៏វាឆេះភ្លើងធូបក៏វាឆេះឲ្យតែភ្លើងវាឆេះហើយដាក់មិនប្រយ័ត្នវាឆេះទៅខ្ទេចហ្នឹង អញ្ចឹងកុំមកថាអេអញជេរតែអានេះតាអញមានជេរអានោះណាខ្ញុំជេរតែអានេះតាខ្ញុំតទួតោសៈកើតឡើងភ្លើងវាដុតចិត្តយើងហើយអញ្ចឹងត្រូវរៀនមើលអញ្ចឹងគណៈយើងជេរទៅយើងឈ្នះឬក៏យើងចាញ់ខ្លួនឯងឬក៏យើងចាញ់កិលេសខ្លួនឯងប្រាប់ខ្លួនឯងរឿយរឿយរឿយចង់ជេរជេរទៅប៉ុន្តែពេលជេរហ្នឹងមើលចិត្តចិត្តហ្នឹងអនុគ្រោះទេចិត្តកុសលទេចិត្តហ្នឹងល្អទេ ចិត្តហ្នឹងសំថាជាមនុស្សផ្ដល់អីឲ្យគេទេ ហ្នឹងយើងសួរខ្លួនឯងចឹងអញ្ចឹងអឺជាគន្លឹះសម្រាប់អ្នកម្ដាយហ្នឹងថាអត់កុំមកកុំបន្ថែមខឹងអាត្មាទៀតថាលោកឯងមិនតន់ជួបទេអាហ្នឹងវាចឹងហើយជួបទៅពុទ្ធជនហ្នឹងវាមានបញ្ហាដូចតែគ្នាចឹងឯងអានឹងទទួលស្គាល់តែជួបទៅវាឆេះដូចគ្នាចឹងប៉ុន្តែយើងវាមានឱកាសក្នុងការមើលដាស់តឿនគ្នាឲ្យមើលកុំតន់ឈប់ជេរជេរទៀតចោះ ប៉ុន្តែគណៈជេយើងមើលក្តៅគេឬក៏ក្តៅយើងមើលអញ្ចឹងណាមានពេលខ្លះគេកំពុងដេកលក់តែនិយាយលើឈ្មោះគេជេទៀតគេដេកលក់ជួនកាលគេកំពុងរំឯងឆេះចិត្តងាប់ហ្នឹងណាអញ្ចឹងនរណាអ្នកចាញ់នរណាអ្នកចាញ់មិនយើងហ្នឹងណាបើថាជេគេអាងាប់គេងាប់ភ្លាម តែអាហ្នឹងគេលក់អើវាបានប្រយោជន៍ខ្លះដែរប្រយោជន៍សម្រាប់ចិត្តខឹងហ្នឹងជេអានិរិះប្រត់ប្រាស់គេទៅចាត់ចាយខ្ទេចទៅ ជេរអានរក់ស្រាប់តែគេទុនរក់បាត់ទៅអាហ្នឹងជេរតែម្ដងចប់វាបាន ផលដែរផលត្រង់ថាជេរឲ្យមិនគេទៅអញ្ចឹងប៉ុន្តែជេរនោះជេរឲ្យជេរមានរឿងល្អដែរជេរជេរឲ្យអាក្រក់ហ្នឹងប៉ុន្តែដៅជីវិតគេ មានអាក្រក់ឯណាគេនៅដដែលហ្នឹងអញ្ចឹងនិយាយអត់ប្រយោជន៍វាអត់បានការបហាទៅចិត្តខ្លួនឯងគឺអ្នកជេរហ្នឹងហើយអញ្ចឹងអញ្ចឹង លះជេមិនតាន់បានជេទៀតចុះប៉ិនកុំភ្លេចមើលចិត្តថាតើខណៈជេគេអ្នកកើតទុកឬយើងអ្នកកើតទុកមើលឲ្យឃើញអញ្ចឹងណាមើលឲ្យឃើញអញ្ចឹងខណៈជេគេកើតទុកឬយើងកើតទុកហ្នឹងហើយប៉ុណ្ណឹងចាស់ខ្មែរមិនបានឲ្យឈប់ជេទេប៉ុន្តែមើលថាតើចិត្តអីនាំឲ្យជេរ សុកសវណ្ណខេមរីកណាចង់សួរថាបើយើងដឹងថាគេកុហកហើយតែយើង ចាប់ផោះតាំងមិនបាន ហើយយើងក៏បន្តឲ្យគេកុហករហូតតើការដែលបន្តឲ្យគេកុហកបែបនេះនឹងវាជាភាពល្ងងរបស់យើង ឬវិបាកចាស់វា depend អឺ វាអាស្រ័យលើរឿងនឹងដែរបើថ្មថាគួរឲ្យបន្តក៏ថាមិនបានគួរឈប់បន្តក៏ថាមិនបានព្រោះរឿងខ្លះយើងឈប់ឲ្យគេបន្តអូគេមិនឈប់អញ្ចឹងអញ្ចឹងវាវាអាស្រ័យទៅលើរឿងទៅលើបុគ្គលគ្រាន់ថា រឿងទោះបីជាកើតឡើងយ៉ាងណាក៏ដោយវាមិនហួសវិស័យនៃបញ្ញាទេបញ្ញាជាអាវុធបញ្ញាជាពន្លឺបញ្ញាជាកលឹះអញ្ចឹងណានៅពេលដែលយើងដោះស្រាយជាមួយគេមិនបានដោះស្រាយខ្លួនឯងដោះស្រាយវិចិត្រខ្លួនឯងវិញហើយអាការកុហករបស់គេនោះវាកុហកខ្លះធ្វើឲ្យយើងវិនិច្ឆ័យកុហកខ្លះវាគ្រាន់តែកុហកលេងកុហកខ្លះវាជាសន្តានរបស់បុគ្គលនឹង អញ្ចឹងឲ្យថ្មឆ្លើយថាព្រមឲ្យគេកុហកឬក៏អឺបញ្ឈប់កុំឲ្យគេកុហកអីអីណានេះឆ្លើយមួយម៉ាត់អត់បានទេអញ្ចឹងវាអាស្រ័យទៅលើរឿងឧទាហរណ៍អ្នកខ្លះហ្នឹងគាត់កុហកពីរឿងរបស់គាត់ទេឧទាហរណ៍ថាគាត់កុហកថាគាត់បាននេះគាត់បាននោះកុហកថាគាត់បាននេះបាននោះវាអត់មានប៉ះពាល់អីមួយយើងហងកុហកកុហកទៅណែឯងចង់អួតអីអួតទៅរឿងរបស់ណែឯងអួតទាំងកុហកហ្នឹងណាគាត់បានអីផងហ្នឹងណា គាត់អួតតែគាត់នឹងបានទៅនេះគាត់បានទៅនោះអើបើកុហកហ្នឹងវាទៅជាសន្តានរបស់គាត់ឯងយើង ទៅកែអីវាអត់ទាំងប៉ះពាល់ផលប្រយោជន៍ផងហ្នឹងអឺអញ្ចឹងរឿងរបស់គាត់អញ្ចឹងបើកុហកក្នុងលក្ខណៈអញ្ចឹងតែបើកុហកវាពាក់ព័ន្ធដល់យើងអញ្ចឹងត្រូវដល់ដោះស្រាយហើយកុហកបោកប្រាស់ប្រឆោតយើងធ្វើឲ្យយើងខូចខាតរបស់អឺ ធ្វើឲ្យយើងបែកបាក់គ្រួសារអីអីចឹងមកកុហកមកញុះញង់អីអីចឹងចឹងយើងបដ ாய் មិនកើតវាត្រូវតែដោះស្រាយហើយអញ្ចឹងថា depend តើកុហកនឹងកុហកម៉េចបើកុហកវាជាសន្តានរបស់គាត់កុហកលេងសើចកុហកអួតអាងកុហកស្អីរឿងរបស់គាត់អានឹងរឿងរបស់គាត់តែបើសិនជាប៉ះពាល់ដល់យើងកុហកទៅធ្វើឲ្យយើងរស់នៅមួយគ្រួសារឡើងកើតកុហកទៅញុះញង់ទៅពិលិចពិកើតទៅធ្វើឲ្យយើង រស់នៅមិនសុខត្រូវតែដោះស្រាយអញ្ចឹងត្រូវតែដោះស្រាយអញ្ចឹងវា depend ទៅទៅកុហកនឹងកុហកម៉េចហើយបើចង់ច្បាស់សួរហ្មងទៀតនឹងកុហកម៉េចឧទាហរណ៍ហ្នឹងអាអាចនឹងអឺឆ្លើយបន្ថែមហើយសួរចុងក្រោយថាតើវាជាភាពល្ងងរបស់យើងឬក៏វិបាកចាស់រឿងគេកុហកនឹងបាច់មនុស្សល្ងងមនុស្សកុហកមនុស្សមនុស្សចេះក៏គេកុហកដែរ ហ្នឹងសំបីព្រះអរហន្តក៏ត្រូវបាន គេកុហកដែរអ្នកប្រាជ្ញក៏ត្រូវបានគេកុហកដែរប៉ុន្តែសំខាន់ទៅលោកចាញ់បោកគេអត់ប៉ុណ្ណឹងវាខុសគ្នាអញ្ចឹងណាហើយដល់ពេលគេ កុហកហ្នឹងវាពាក់ព័ន្ធនឹងវិបាកកម្មចាស់ដែរដែលលឺនៅជួបប្រទេសនៅអនិច្ចារមហ្នឹង Mm-hmm. ខនតារាខ្ញុំណាសូមសម្ដែង ដឹងគុណនៃចំពោះលោកម្ចាស់គ្រូដែលតែងតែជួយសន្តោសបញ្យលពធដល់ល្អក្រៃលែងដល់បរិស័ទគ្រប់រូបមានករណាមួយរូបផងដែរបានយល់ធម៌ខ្លះខ្លះពិតជាមានក្តីសុខក្នុងចិត្តហើយព្រះធម៌ពិតជាបាន ជួយករណាបាន គ្រប់ពេលវេលាទាំងអស់ទាំងក្នុងគ្រួសារនិងការងារ ករណាអាចអត់ធ្មត់នៅសម្ដីមិនល្អពីអ្នកជំវិញខ្លួនករណាជាពិសេសភរិយារបស់ករណាដែលបានស្ដីបន្ទោសករណាករណាអាចធ្វើចិត្តបានមិន ប្រកែកតវ៉ាជាមួយគាត់ដូចកាលមិនតាន់បានស្ដាប់ធម៌ឡើយតែករណានៅមិនតាន់ធ្វើបានចំពោះសិក្ខាបទទី5គឺសរាមេរិយៈហាមមិនបាន នៅតែបរិភោគតែករណាគួរអប់រំចិត្តយ៉ាងណាដើម្បី អាចលះវាបាន នឹង understanding ការយល់ការយល់ពីសភាវៈក្នុងជីវិតប្រចាំថ្ងៃម្ដងតិចម្ដងតិចកុំទៅបខំលះបាននៅសិនធម្មតាប៉ុន្តែការចម្រើនសតិរលឹកដឹងនៅសភាវៈដែលកំពុងប្រកបនឹងនឹងហើយឲ្យដឹងទិសដៅនៃការប្រើប្រាស់ការបរិភោគអីទាំងអស់ហ្នឹងកំណត់ដឹងរឿយឬថាដើម្បីអីដើម្បីអីអញ្ចឹងណា ដូចជាការប្រើប្រាស់បច្ច័យ4របស់ភិក្ខុអញ្ចឹងព្រះអង្គឲ្យឲ្យដឹងទិសដៅច្បាស់លាស់ឲ្យដឹងទិសដៅច្បាស់លាស់ថាឆាន់ចង្ហាន់ហ្នឹងដើម្បីអីឲ្យដឹងអញ្ចឹងថាអូវាមានគោលដៅច្បាស់លាស់ណាស់ឆាន់ហ្នឹងគឺដើម្បីកម្ចាត់បងវេទនាចាស់គឺកុំឲ្យឃ្លានណាព្រោះអាទុក្ខវេទនាហ្នឹងវាអាចធ្វើឲ្យស្លាប់បានព្រោះតែការឃ្លាន ហើយការបរិភោគទៀតសោតកុំឲ្យវេទនាថ្មីកើតគឺអាចឆ្អែតហល់ហ្នឹងកើតឡើងហើយម្យ៉ាងទៀតគឺដើម្បីឲ្យអរិយាបទ9ប្រព្រឹត្តទៅស្រួលប៉ុណ្ណោះដើម្បីអនុគ្រោះដល់ព្រហ្មចារីមានន័យថាដើម្បីប្រព្រឹត្តធម៌អការប្រើប្រាស់សេនាសនៈក៏មានទិសដៅដែរដើម្បីការពារអីក្តៅតិចឬក៏សัตว์តូចសัตว์ធំអីវាបៀតបៀនវាមានទិសដៅរបស់វាអញ្ចឹង ចឹងត្រូវមើលទិសដៅថាតើយើងបរិភោគអីក៏ដោយប្រើអីក៏ដោយត្រូវមើលទិសដៅថាតើវាពិតជាតម្រូវការឬក៏ដោយអំណាចកិលេសជាតម្រូវការឬក៏កិលេសជាតម្រូវការឬក៏តណ្ហាហ្នឹងហើយយើងរៀនមើលទោសវាបន្តិចតិចតិចតិចកុំរៀនកុំកុំបខំខ្លួនឯងឲ្យឈប់ដោយរឿងថ្មនិយាយរឿងជេរមិញអញ្ចឹងទៅដល់ថាកុំជេរឈប់ជេរទៅអត់យល់ហ្នឹងតែខឹងជេរទៀតហើយទល់តែយល់ថាអឺ អ្វីដែលល្អជាងជេគឺការអនុគ្រោះពាក្យសម្ដីល្អការពយល់អីទោះយល់ថាហ្នឹងល្អបានយើងលែងអាហ្នឹងទៅយកមួយទៀតបានណានឹងចឹងចឹងវាតើមាន ពិសេសទល់បញ្ញានឹងកើតវាពិសេសឃើញថាអឺស្អីដែលវាល្អជាងអាស្អីកំពុងញៀនកំពុងជាប់ហ្នឹងបើមិនតាន់ឃើញស្អីដែលល្អជាងហ្នឹងទេយើងលះមិនបានទេលះមិនបានដូច សូម្បីតាពុទ្ធបរិស័ទដែលគាត់ជឿជំនឿផ្ដេសផ្ដាសអីអីមើលអាត្មាបយលយូរហើយអាត្មាអត់មានកន្លែងណាដែលអាត្មាថាឈប់ជឿទៅឯងអត់ទេឈប់ធ្វើទៅឈប់ជឿទៅ តែគ្រាន់តែហេតុផលបយលបើកឲ្យគាត់បើកភ្នែកដល់គាត់បើកភ្នែកឃើញថាអូអានឹងខុសមែនណាអានឹងល្ងឹតមែនណាហើយគាត់មានភ្នែកមើលឃើញ ផ្លូវមួយទៀតដែលភាសាគាត់លែងបានហើយអញ្ចឹងបាន ខ្មែរឧទាហរណ៍យ៉ាដើម្បីលះអីមួយទៅតោងអីមួយព្រោះទៅដូចជំនឿក៏ញៀនដែររឿងញៀនជំនឿហ្នឹងក៏ញៀនដែរព្រោះកើតមួយលោភៈហើយសូរាហ្នឹងក៏វាញៀនដែរសូរាមេរយៈហ្នឹងញៀនររសៈតណ្ហាតិចតែផឹកយូរទៅញៀនហើយស្មាធ្លាប់ញៀនបរិយស្មាយល់អ្នកញៀនមិនស្មាមិនបន្ទោសស្មាលះបរិយមុំតបានយូរដែរណាឧទាហរណ៍ឧទាហរណ៍ថាអានេះ អឺនៅលើប្រាសាទមួយចឹងដល់ពេលមនុស្សធ្លាក់ធ្លាក់ពីហ្នឹងមកចាប់តោងខ្សែនេះណែកណោកណែកណោកតោងខ្សែហ្នឹងឯខ្សែខ្សែភ្លើងខ្សែភ្លើងជាងគាត់តោងជាប់ខ្សែភ្លើងហ្នឹងហើយភ្លៀងមកវាឆ្លងព្រិចព្រិចព្រិចព្រិចយើងមើលឃើញគ្រោះថ្នាក់ឃើញគាត់គ្រោះថ្នាក់ តែក៏អត់មានអីតោងក្រៅពីអាហ្នឹងឯងក៏អត់មានរបស់ផ្សេងតោងខុសពីអាហ្នឹងក៏មានតែអាហ្នឹងក៏តោងអាហ្នឹងហើយយើងឃើញថាគ្រោះថ្នាក់តាតោងយូរចរន្តភ្លើងឆោឆ្លងឆក់ឆក់ងប់បើយើងស្រែកក៏នឹងស្រែកថា បលែងទៅ បលែងទៅឲ្យគាត់លែងទៅណាណាបើអត់មានអីតោងជំនួសហ្នឹងមកហ្នឹងឲ្យលែងទៅណាណាមួយវាល្ងឹតផង ហើយគាត់ស្រាវទៅធ្លាក់នឹងស្អីនៅពីក្រមអីចឹងណាអ្នកដែលជឿអីងប់ខ្លាំងហ្នឹងយើងស្រែកឲ្យគាត់ឈប់ជឿទៅហ្នឹងរបៀបគ្នាអញ្ចឹងរបៀបគ្នាអញ្ចឹងឲ្យគាត់តោងមិនពួកគាត់កំពុងមានភ័យបានគាត់ទៅតោងអាជំនឿផ្ដេសផ្ដាស់ហ្នឹងហ្នឹងហើយអារឿងញៀនដូចគ្នាដែរពួកវាអប់សុកអត់អត់ដាក់វាមិនកើតអត់ជក់វាមិនកើតអប់សុកអានេះអត់ញៀនអត់ដឹងទេអញ្ចឹងវាអត់តាន់ឃើញស្អីដែលមាន តម្លៃជាងហ្នឹងហ្នឹងហើយ តែឃើញស្អីដែលមានតម្លៃជាងនឹងលះអានុងបានហើយទូយ៉ាងដូចលោកពុករបស់អាត្មាដដែលនិយាយនិយាយចូលលោកពុកទៀតដែរគាត់ជក់បារីកាលមុនជក់ឆ្នាំ អាឆ្នាំជក់ពីក្មេងគាត់ជក់តាំងពីមិនតន់ចេះស្លៀកខោគាត់ថាកាលពីក្មេងមែនទែនឲ្យតាអត់ស្រួលខ្លួនអីលោកឪពុកគាត់នោះជីតារបស់អាត្មានឹងមូអាស្លឹកកែឬក៏មួយស្លឹកចេកអីឲ្យ QR ដើម្បីឲ្យដឹងមាត់គាត់ថាយ៉ាងអត់ចេះសោះហ្នឹងតាអាត្មាធ្វើឲ្យគាត់ចេះហើយគាត់ញៀនឆ្នាំហ្នឹងញៀនមែនតើហើយឆ្នាំអាខ្សោយខ្សោយមិនចេះជក់ទេដល់អាខ្លាំងហើយអាត្មាចាំបានកាលសម័យរដ្ឋទាហានសម័យរដ្ឋក5អីហ្នឹងគឺមកពាត់ចាប់ក៏រត់រត់ទៅក្រៅហើយហ្នឹងផ្លិចយកឆ្នាំទៅជក់គាត់លូនមកយកវិញហើយញោមស្រីហាមិនមកវិញ គាត់ថាណាចេះនៅអត់មានឆ្នាំជក់ផងនឹងសុកចិត្តថាគេចាប់ចាប់ទៅក៏មកទៅអត់ឆ្នាំជក់អសម័យពលពួតដែលគាត់ទៅធ្វើកងវិសេសអីអីហ្នឹងគាត់ថាអូបានអបរិយមូស្លឹកកែមកមកកតុយមកហ្នឹង4 5នាក់ហ្នឹងជក់មកខ្សឿនម្នាក់ហ្នឹងថាវាអស់ចាយ៉ាងក្រៃញៀនអញ្ចឹងហើយជក់ដែរគ្នាអាស្លឹកកែវាទឹកមាត់ហ៎ ម្នាក់បើចឹងទៅវាដោយទឹកមាត់យកមកច្បូតទឹកមាត់ចេញមកបើគាត់ថាញៀនខ្លាំងណាស់ញៀនខ្លាំងណាស់អឺបែកមកវិញគាត់គាត់សុបាយជាមួយនឹងសូរ៉ានឹងខ្លាំងមែនទែនដែរដំបូងគាត់ធ្វើសេនាជួនដែរក្រោយមកដល់គាត់ឈប់ធ្វើបានគេចាប់គាត់ហ្នឹងបើគាត់នៅធ្វើបែបមិនអីទេគាត់ហ្នឹងហើយគាត់ផឹកសុបាយជាមួយមិត្តភ័ក្ដិហ្នឹង ខ្លាំងមែនទែនដែរគ្រាន់តែថាមិនមែនជាអ្នកប្រមឹកអ៊ូបនួរទេមានពេលវេលាมันគាត់ហូបហូបអីសម្រាប់រំសបាយគ្នាគាត់តាកន្លែងហ្នឹងគាត់មិនទៅលោឡាយណាទេប៉ុន្តែញៀនដែរដល់ពេលគាត់លះបង់គាត់គិតឃើញតម្លៃអីផ្សេងអានេះអាមិនមែនជាអ្នកបដៅគាត់ឲ្យលះទេអត់ទេ គាត់គិតពីអាត្មានឹងហ្មងទី1សុខភាពសុខភាពអាត្មា ទី2អាត្មាអ្នកបរៀនគេគាត់គិតថាកូនអញបួសណាមួយបរៀនគេទៀតឧទាហរណ៍ដូចទេសនានិយាយពិសិល5អីអីចឹងបើអញនៅផឹកវាមិនត្រូវនេះគិត understanding នឹងវាកើតគាត់គិតតែម្យ៉ាងទៀត សុខភាពអាត្មានឹងខ្សោយដោយកាសែតអាត្មាច្រៀងពីក្មេងគាត់និយាយខាងដើមគាត់ថាអាត្មាឈឺធ្លាក់ទៅឈាមខ្សោយគាត់ថាបើសិនជាអាត្មាជក់បរិយឬក៏ផឹកស្រាប្រកាសជាអាយុមិនវែងទេប៉ុន្តែដើម្បីមានឥទ្ធិពលលើកូនមិនឲ្យកូនប្រព្រឹត្តរឿងហ្នឹងវាទល់តែអញឈប់បើអញឈប់ទេគ្មានឥទ្ធិពលណែនាំកូនទេអញ្ចឹងគាត់គិតស្អីដែលមានប្រយោជន៍ជាងហ្នឹងគាត់ឈប់គិតរឿងខ្លួនឯងញៀន គាត់គិតថាដើម្បីកូនឃើញទេអញ្ចឹងដល់គិតឃើញស្អីដែលសំខាន់ជាងអាការញៀននោះបានលះបានហ្នឹងហើយបើសិនមិនតាន់គិតឃើញគ្រួសារថាមានតម្លៃឬក៏អ្នកណាមួយដែលយើងលះបង់ដើម្បីគេថាវាមានតម្លៃឬក៏ធ្វើឲ្យយើងទៅជាជាគំរូគេអីចឹងចោះទេវានៅតែចាញ់រឿងញៀនហ្នឹងចឹងហ្នឹងហើយហើយញៀនហ្នឹងថ្មយល់ហើយថាវាជាប់មិនខ្មិចជាប់មែនហ្នឹងណា ដល់តែអាត្មាញៀនបារីដែរញៀនបារីដែរអាត្មាលះអត់បានដែរហ្នឹងយ៉ាងមិនអាត្មាមិនដែលនោះថាឈប់ផឹកទៅឈប់ជក់ទៅប្រាក់ពាក្យហ្នឹងអាត្មាក៏អត់ចង់និយាយព្រោះធ្លាប់ experience ខ្លួនឯងដល់ទៅកាលហ្នឹងបរៀនទៅបរៀនពោស័តដំបងញៀនបរិយហ្មងនៅតែឯងតែឯងហ្នឹងជាជក់ទៅជក់ឲ្យលាក់ញោមកាលហ្នឹង ហើយញោមអាត្មាវិធីដោះស្រាយគាត់នៅតែមានល្បិចខ្ពស់គាត់ទៅហើយធិតពិតមុននឹងគាត់ទៅនោះអាត្មាព្យាយាមផ្ដាច់ខ្លួនឯង4 5ដងប្រហែលជា10ដងហ្នឹងឯងយេគេខ្មាស់អស់ទៅថាមិនមែនចង់ជក់ទេតែវាចេះតែដល់ពេលអាសេះអាសោះនៅមិនកើតអ្នកផឹកដូចគ្នាអាត្មាយល់ ដល់ពេលវេលាធ្លាប់ជួបមិត្តភ័ក្តិមិនបាទទៅទៅដូចអាម៉េចមកយល់ស្មាមិនដែលអាហ្នឹងទៅស្មាធ្លាប់បរិយស្មាដឹងជិះមើលណាស្មាមកលះបរិយលះមិនលះអត់បានណាខ្លួនឯងលះអត់បានអឺមានពេលខ្លះពេលយប់អញ្ចឹងកាលហ្នឹងមកផ្ដាច់នឹងផ្ដាច់នៅវត្តមួយទៀតវត្តកៅសវណ្ណអាត្មាទៅមកនៅ ហើយគេខ្លួនឯងតិចកាលហ្នឹងមិនតាន់បានបរៀនញាតញោមអីទេ នៅបរៀនសាលាពុទ្ធិកៈឡើយដាច់ដាច់ដាច់បានមានពេលខ្លះចិត្តយប់ចឹងទៅព្រោះតានេះថ្មតែងតែប្រើក្មេងទៅទិញទុកឲ្យហើយជក់ដបងមក2ថ្ងៃមកកញ្ចប់ក្រោយមកវាកាត់បន្ថយថ្ងៃវានៅមួយថ្ងៃមកកញ្ចប់ មានពេលមួយនឹងជក់អុយចិត្តអស់ល្ងាចអញ្ចឹងគិតថាអានេះជក់ដល់ដល់ល្ងាចយប់អស់អញ្ចឹងមកយប់ទល់ភ្លឺហ្នឹងអញអត់ជក់ទេកុំអុយមានឱកាសរុញដៃរុញជើងទៅប្រើគេទៅទិញទៀតមានអីល្ងាចអស់មែនគិតថាតាំងចិត្តតាំងចិត្តឈប់ជក់ឈប់ជក់ឈប់ជក់ឈប់ជក់ឈប់ជក់មានអីដល់ពេលមើលសភៅអីបានមកទៅទុះ ល្ងាចម៉ោង8 9តាំងរសេះរសោះទៀតសេះសំណៃណៃចេះណោះទៅរើហាកតុយបរិយដែលជក់ហើយនឹងយកមកជក់ទៀតជួយខឹងខ្លួនឯងទៀតមិនយ៉ាគាត់ប៉ុណ្ណឹងក៏លះមិនបានខឹងខ្លួនឯងទៀតប៉ុន្តែជក់រួចទៅដេកលក់ទៅ មិនមានណាស្អែកឡើងដូចកាទេខ្លាចដូចយំមិញទៀតទិញមកទៀតហើយគេទិញមកទៀតដល់ជក់ហើយខឹងទៀតខឹងខ្លួនអីអាក៏ចប់បរិយកញីកញីឲ្យខ្ទេចបោះចោលឈប់ដល់ពេលដល់ពេលយប់ឡើងដេកវាមិនលក់នឹកឃើញទៀតទៅប្រមូលអាកតិកតិចយកមូមូមូមូជក់ទៀតរបៀបហ្នឹង ម៉ែធ្វើតែរបៀបហ្នឹងមិនគិតមិនខឹងខ្លួនឯងណាពេលវាអត់ដាច់ហ្នឹងខឹងខ្លួនឯងអញ្ចឹងមិនកុំបន្ទោសអីអ្នកញៀនអ្នកអីហ្នឹងគាត់មកពីគាត់រកកលឹះអត់តាន់ឃើញមានពេលខ្លះគាត់ចង់ឈប់តែរកកលឹះអត់ឃើញប៉ុន្តែឆ្នាំអាត្មាដល់ពេលវាដាច់ស្រួលញោមកាលហ្នឹងគាត់រៀងឈឺផងមក ខ្ញុំថ្មថ្មចាប់ផ្ដើមបើកបរិញ្ញាញាតិញោមខ្លះខ្លះតែមិនតាន់បរិញ្ញាអភិធម្មទេបរិញ្ញាកងធัวផ្សេងផ្សេងបរិញ្ញាមង្គលសោតអីចឹងទៅតាន់ចេះអភិធម្មអីទេកាលនោះដល់ពេលញោមមកញោមសួរថាមើលមានកុហកញោមរឿងអីទេមានឆានបរិយឆានអីដែរអត់ទេមកកុហកកាលហ្នឹងមកកុហកទៀត អត់ទេគាត់ថាល្អនៅតែកូនល្អដែរគាត់សរសើរល្អហើយចឹងពួកញោមខ្លួនឯងក៏ឈឺហើយមិនដឹងរស់បានប៉ុន្មានទៀតហើយកូនដែលញោមបារម្ភជាងគេលោកកូនហ្នឹងហើយ ហើយបើសិនជាហេបើសិនទេបើសិនជាលោតាឆាន់អីលាក់ញោមអីចឹងញោមតាមដានដឹងថាឆាន់អីលាក់ញោមអាហ្នឹងកុំបន្ទោសញោមញោមវិលទៅរកអតីតកាលវិញព្រោះញោមចេះជក់តាំងពីមិនតាន់ស្លៀកខោហើយ ស្រាផឹកតាំងក្មេងតែដើម្បីកូនញោមលះអស់ដើម្បីកិត្តិយសកូនផង ដើម្បីសុខភាពកូនផងញោមលះអស់ហើយតែបើសិនជាអានេះបើសិនណាគាត់ថាបើសិនណានិយាយតិចតិចគាត់មានកម្រាមហើយខ្លាំងហើយគាត់ថាបើសិនណាបើសិនតែលោតាឬថាលោកកូនជក់បរិយអីខ្ញុំខូចចិត្តខ្លាំងណាស់ អាចនឹងយកផឹកស្រាវិញជក់បរិយវិញផឹកលើក្រោយផឹកឈប់គិតឈប់ខ្វល់ពួកគិតកូនគិតអស់ហើយដល់កូនអត់គិតវិញអានឹងវាឈប់គិតដើរផឹកស្រាតខោទៀតធ្វើដូចតាណាតាណាគាត់លើកឈ្មោះអញ្ចឹងហើយឲ្យគេដឹងថានឹងអូលោកគ្រូសាមជាដឹងប្រឹងម្ដង ដាក់ប៉ុណ្ណឹងគាត់និយាយញញឹមញញឹមអញ្ចឹងធាតពិតគាត់ដឹងហើយតែលោកពុកមិនងាយចោតទេមនុស្សគាត់ងាយចោតប្រកាន់ថាចេះចេះចេះចេះអត់ទេគាត់ខិននិយាយប្រសិនបើប៉ុន្តែជក់បរិយជឿចោះលាក់មិនចិត្តទេក្លិនលាក់មិនចិត្តទេអនាម័យខ្លាំងមិនក៏លាក់មិនចិត្តដែរក្លិនជាពិសេសបើលោទៅជក់ក្នុងកតុបទៀតអ្នកអត់ជក់ចូលទៅដល់ដឹងភ្លាមធំក្លិនហើយ តាមពិតញោមគាត់ដឹងហើយប៉ុន្តែគាត់ធ្វើដូចអត់ដឹងចឹងគាត់ថាល្អហ្នឹងតែចឹងស្មាគិតដែរគិតទៅញោមលះបង់ដើម្បីកូនឯងទៅញៀន2ឆ្នាំសោះមួយឆ្នាំ2ឆ្នាំនេះសោះគាត់ញៀនយូរហើយគាត់លះបានដើម្បីយើងហើយយើងកាន់តែធ្វើដើម្បីគាត់ប៉ុណ្ណឹងមិនបាន ឬក៏សុកចិត្តឲ្យគាត់ត្រឡប់ទៅជក់វិញត្រឡប់ទៅផឹកវិញពេលគាត់និយាយហ្នឹងខ្មែរនៅសល់បរិយ2ដើមនៅលាក់2ដើមប្រាប់ខ្លួនឯងថាมันឈប់ហើយអាពីរហ្នឹងត្រូវទៅជក់ឯងហើយមែនហើយការហ្នឹងត្រូវទៅសំដែងធัวនៅខេត្តតកែវវត្តមារា វត្តមរានៅចិត្តតកៅហ្នឹងហើយទៅមួយញោមប្រុសទៅនោះនៅក្នុងថងយើងនៅសល់មួយ នៅវត្តថ្មឈប់ជក់ឆ្នាំឆ្នាំ2001មុនទៅទេសនាគេហ្នឹងប្រាប់ខ្លួនឯងណាមួយឯងស្មោះត្រង់មួយញោមតាំងពីដើមមកមិនគួរណាមកកុហកគាត់រឿងអាញៀនបរិយនេះសោះហើយធ្វើឲ្យឯងទៅជាមនុស្សចេះកុហក ហ្នឹងទៅសំបរិយខ្មែរចូលទៅប្រគុណមើលបរិយកាន់បរិយមើលបរិយបរិយញោមបរិយញោមយកមួយណាបរិយញោមយកមួយណាចាំខើតា Goodbye my friend ជក់ទៀតជក់ហើយដាក់ទៅក្នុងប្រគុណ Goodbye តាំងពីនោះមកឈប់ប៉ះពាល់មក ប៉ិនសួរថាពិបាកលះអត់ផងព្រោះចិត្តយើងឲ្យតម្លៃញោមឈប់ពិបាកអង្ការលះខ្លួនឯងលះអត់កើតអញ្ចឹងມັນជាបទពិសោធន៍របស់អាត្មាថាបើយើងឃើញស្អីដែលមានតម្លៃជាងនឹងទៅយើងសនុកលះអានឹងដូចអាត្មាថាអញ្ចឹងយើងឲ្យលះស្អីមួយយើងអត់តន់មានស្អីតោង ទោះបីអានឹងគ្រោះថ្នាក់ប៉ុណ្ណាក៏យើងតោងដែរពួកប្រឡែងហ្នឹងមិនដឹងចាប់ស្អីយើងបានអាត្មានិយាយពីជំនឿផ្ដេសផ្ដាសអីក៏ដោយចំពោះញាតិញោមហ្នឹងអាត្មាគ្រាន់បញ្យល់បើកបង្ហាញ បើយើងឃើញថានឹងគ្រោះថ្នាក់យើងដាក់ជាដើមមកជាអល់បរហាញប្រាប់តាអ្នកនៅខាងស្ដាំបន្តិចនៅខាងឆ្វេងបន្តិចមានខ្សែមួយទៀតឬក៏មានជាដើមមួយទៅតាមហ្នឹងតែបើយើងគ្រាន់តែស្រេចថាលែងទៅឆក់ងាប់លើហើយក៏អត់ឃើញអីផងអាហ្នឹងគាត់លះមិនបានយ៉ាងណាមិញដូចគ្នា addiction ការញៀនអីក៏ដោយយើងរកអីដែលមានតម្លៃជាងនឹងឃើញអានឹងយើងលះអានឹងដោយស្រួលហើយអត់ពិបាកទេ Mm-hmm.